ចឹងចង់ដឹងព្រះកោនេះមនោពោធិសត្វដែលជាព្រះពុទ្ធស្រី មានប្រវត្តិរៀងតងបែបណានឹងទឹកដីដំបងរបស់ក្មេងយើងមានប្រវត្តិបែបណាសូមបងប្អូនក្មេងតាមដានស្ដាប់ឬអានដោយតទៅដំបងខ្ញុំសូមបញ្ជាក់អំពីទឹកតាំងរូបភាពនៅក្នុងវីដេអូអសូមបងប្អូនក្រឡេកទៅមើលរូបភាពមួយតាំងដែលបានឆ្លាក់នៅលីតែ ក្នុងប្រាសាទបន្ទាយស្រីសប្តាហ៍ថ្ងៃ បានបរិយាយអំពីប្រវត្តិព្រះបិតានិងព្រះមេតារបស់ព្រះកោនេះមនោពោធិសត្វបានរួមសង្វាស់គ្នាគឺរូបក៏រូបលេខ1គឺជាព្រះប្រជុំវងរូបលេខ2គឺជាព្រះនាងអរញ្ញវតីឯរូបលេខ3គឺជាដួងព្រះលឹងរបស់មនុស្សដែលមាន ចិត្តចង់ចូលទៅចាប់កំណើតនៅក្នុងផ្ទៃឧត្តររបស់ព្រះនាងអរញ្ញវតី ពុទ្ធប្រវត្តិស្រីព្រះកោនេមនោពោធិសត្វដែលជាព្រះពុទ្ធទី3ភាគទី1មានស្ទេពុជង្គនាគមួយអង្គព្រះនាមប្រជុំវងនិងអគ្គមហេសីនាគព្រះនាមអរាញវតីសរិទ្ធក្នុងខាងពុជង្គនាគថ្ងៃមួយព្រះអង្គដឹងថាភពផែនដីមានមនុស្សកកើតខ្លះខ្លះហើយ ក៏សពព្រះハរតិបបួអគ្គមហេសីយានទៅឋានខាងដីដើម្បីមើលរូបរាងមនុស្សព្រះអង្គហោះឃើញមនុស្សតាមកន្លែងផ្សេងផ្សេងស្អាតស្អាតរហូតដល់កន្លែងមួយឈ្មោះបាក់ភ្នំក៏ឈប់មហេសីមានបន្ទូលថាបរោពុតព្រះមហារាជខ្ញុំចាស់ចောင်းប្រៃត្រឡាជារៀងមនុស្សព្រះពរព្រះអង្គអោបមែនហើយមហេសីបំណាច់មកដល់ឋានមនុស្សលោកហើយ យើងគួរប្រែក្រឡាជាមនុស្សលោកទៅណាព្រះមហេសីអរាញ់វត្តតីក៏បានប្រែក្រឡាទៅជានារីម្នាក់ដែលមានរូបឆោមល្អល្អះបំផុតគួរឲ្យស្នេហាចំណែកព្រះអង្គប្រជុំវងបានប្រែក្រឡាចង់ខ្លាយជាបុរសសង្ហាតែមិនបានដោយចិត្តសោះបែជាមានមុខមាត់ដូចយៈទៅវិញទោះបីជាខំប្រឹងប្រែក្រឡាច្រើនសាក៏ដោយព្រះមហេសីញញឹមរួចពោល ទោះជាព្រះអង្គខ្លាយជាប្រជុំវងញាសាក៏ជាបុរសសង្ហាក្នុងចិត្តខ្ញុំម្ចាស់ដែលព្រះអង្គឃើញមហេសីស្អាតពេកក៏ប្រសោកកាយរួមមេត្រីឬរួមសង្វាសតានតងទៅពេលនោះមានដួងកាយប្រឡងមនុស្សជាច្រើនហោះមកសុំជ្រកកោនក្នុងព្រះឧត្តរព្រះនាងអរញ្ញវតីនៅព្រះរាជវាំងខាងពុជុងនេះព្រះមហេសីអរញ្ញវតីបានយល់ព្រះសុបិនឃើញ មនុស្សមកសុំនៅជាមួយត្រង់តបវិញខ្ញុំក៏ចង់ទទួលដែរប៉ុន្តែទីនេះមនុស្សរស់នៅ មិនបានទេបរិយាយរួយក៏ភ្ញាក់ចាប់តាំងពីពេលនោះមក ព្រះមហេសីក៏មានព្រះគររួយប្រសូតបានកូននោះចំនួន12កូនព្រះគូជងាត្រេកអរណាស់ពេលឃើញមហេសីកំពុងតល់កម្ដៅភ្ញាស់ដល់មាត់របស់ខ្លួនទាំង12តាមធម្មតាកូននាគនីមួយៗត្រូវត្រាប់តល់កម្ដៅ16ខែទើបញាស់ តែចម្លែងសុទ្ធមួយខុសគេ រយៈពេលតែ9ខែ10ថ្ងៃក៏របកសម្បកចេញ ជារូបរាងមនុស្សកូនស្រីហើយយំធ្វើឲ្យព្រះមហេសីភ្ញាក់អើលយ៉ាងខ្លាំងក៏ស្រែកហៅស្ទេកភុជង្គនេះ បរោពុតព្រះស្វាមីបុត្រីទី1របស់យើងគឺមនុស្សតើខ្ញុំម្ចាស់មាន ទឹកដោះឯណាចិញ្ចឹមបុត្រី ជាមនុស្សទៅព្រះពោជាម្ចាស់ស្ទេចពុជងងាកត្រង់ឃើញបុត្រីត្រហោយំជារោគទឹកដោះត្រង់ក៏មានបន្ទូលថា ម្ចាស់អូនបន្តតកម្ដៅឲ្យមាត់ផ្សេងទៀតចុះម្ចាស់បងនឹងងំមាត់ត្រីកោនេះទៅភពខាងដីរោគទឹកដោះព្រះអង្គក៏ចាត់ពលសេនាជាច្រើនទៅជាមួយទ្រង់ ដល់បាភ្នំព្រះអង្គបានបញ្ជាឲ្យពលសេនាចុះទៅកាប់យកខ្សាច់បាសមុទ្រមកធ្វើជាកោះមួយដាក់ឈ្មោះថាកោព្រំសំរាយតការងឬគោកធ្លោកទុកឲ្យបុត្រីរស់នៅត្រង់កន្លែង នេះព្រះអង្គភុជុំវងក៏បានប្រែក្រឡាទៅជាមនុស្សតែមានមុខមាត់ជាយៈបានបីព្រះនាងកាលនេះទៅរកកន្លែងមនុស្សរស់នៅស្រែប្រគល់ប្រកាសថា អោអ្នកស្រុកអ្នកភូមិឲ្យកូនស្រីខ្ញុំឃ្លានណាស់មេត្តាសូមតទៅដោះឲ្យកូនខ្ញុំបើផងអ្នកស្រុកឃើញព្រះអង្គមានមុខជាយៈខ្លាយថាមកចាប់មនុស្សស្រីក៏រត់ចេញពីក្រុមគ្រប់គ្រប់គ្នាចំនួន2ថ្ងៃបានកន្លងផុតទៅហើយ ព្រះភុជង្គនាគប្រជុំវងមិនអាចរកទឹកដោះឲ្យព្រះនាងតូចកោនាគបើបានទេព្រះអង្គមានការអាណិតបុត្រីខ្លាំងណាស់ហើយពោលថាអោព្រះសទ្ធរាជបុត្រីកោនាគសម្លាញ់បិតាឲ្យសេចក្តីស្រេកឃ្លានរបស់បុត្រជាទុកធំរបស់បិតា សេចក្តីស្រែកយំរបស់បុត្រជាការឈឺចាប់របស់បិតាពោលរួចព្រះអង្គក៏ស្រក់ទឹកភ្នែកព្រះនាងកោនាគហាមាត់ត្រង់ទឹកភ្នែករបស់ព្រះបិតាមកជញ្ជក់ទាំងខ្លួនបានយីបរិយាយបន្តមកទៀតនិយាយអំពីព្រះប្រជុំវងក្រោយពេលដែលព្រះអង្គដេកស្វែងរកទឹកដោះឲ្យព្រះកោនាគបើមិនបានព្រះអង្គក៏ត្រឡប់មកបាត់ភ្នំវិញ បន្ទាប់មកព្រះអង្គក៏បន្តដងនីមកដល់ឆ្នេរសមុទ្រមួយកន្លែងមានឈ្មោះថាកំពង់នាងរាយវិរិយីបរិយាយពាក្យនោះមានន័យថាមានព្រះនាងមួយអង្គកំពុងលែងទឹកចាស់យាយសពថ្ងៃហៅកំពុងទឹកពីនាមនិងកំពុងលែងទឹកណែកចឹងមានន័យចឹងណាបងប្អូន ណាកំពុងលែងទឹកនាមមាត់សមុទ្រនៅក្នុងទន្លេមួយត្រង់ប្រទេសឃើញកោសរៈ ស្វាមនុស្សមួយកំពុងសាសង ជាមួយព្រះនាងទេមច្ឆាមួយអង្គព្រះអង្គចូលទៅសួរទេមច្ឆាព្រះនាងទេមច្ឆាដ៏ចម្រើនបុត្រីរបស់មហារាជធាន បើទឹកដោះណាស់សូមព្រះនាងជួយបរិច្ចាគទឹកដោះឲ្យបុត្រីមហារាជផង ទេមច្ឆាតបវិញថាបរិវត្តព្រះមហារាជដ៏ចម្រើនខ្ញុំម្ចាស់នៅក្រមុំ ចារីទេ មិនទាន់បានទទួលការស្រឡាញ់ពីកុសវរៈអង្គនេះទេធ្វើមតិនឹងមានព្រះអរឲ្យព្រះនាមបើទៅព្រះពរមិនជាបញ្ហាទេឲ្យតែមានចិត្តបរិសុទ្ធ នោះព្រះអរោនឹងចេញមកមិនខានព្រះនាងទេមច្ឆាឬដូច្នោះក៏ទទួលបីព្រះនាងកោងារដោយតាមសេចក្តីប្រាថ្នាបើមានទឹកដោះចេញមែននឹងសុខចិត្តធ្វើតែមេដោះព្រះនាងព្រះនាងកោងារបើទាំងទឹកក្រហមធ្វើឲ្យទឹកដោះចេញយ៉ាងច្រើន សេចក្តីសទ្ធារបស់ព្រះនាមច្ឆាទេពបាន ជួយឲ្យកន្ទុយត្រីរបស់ចេញជាជើងคล้ายជាមនុស្សពេញលក្ខណៈព្រះអង្គពុជុងនេះក៏ប្រសិទ្ធនាមព្រះនាមច្ឆាទេពថាព្រះម៉ែចន្ទលក្ខណា ចាប់តាំងពីពេលនោះតាមតំព្រះម៉ែចន្ទលក្ខណា ក៏សម្រេចចិត្តទៅគោកភ្លុកបាភ្នំគោកភ្លុកឬបាភ្នំគឺស្ថិតនៅខេត្តព្រៃវែងសុខផ្នែកជាមួយព្រះប្រជុំវងដើម្បីចិញ្ចឹមបីបាច់ថែរក្សាព្រះនាមកោនេះបន្ទាប់មកទៀតក្រោយពលសេនានេះបានបង្កើតកោះគោកភ្លុករួចក៏បានមានអ្នកតាម្ចាស់ទឹកម្ចាស់ដី អ្នកតារក្សាភ្នំ អ្នកតារក្សាព្រៃមកពីឋានគុជុងនាគមានទួនាទីការពារកោះនេះជាសេនាផ្ទាល់ការពារព្រះនាងកោនាគព្រះមហេសីស្ទេនាគបានមកលេងបទត្រីតងតងដែរតែក៏នៅមិនបានយូរដែរព្រោះជាប់មើលអូនអូនរបស់ព្រះនាងកោនាគទាំង11ផ្សេងផ្សេងទៀត។ នៅភពពុជុងនេះឯណោះបត្រីកាលនេះតតឃើញមេដាបង្កើតត្រៃក្រឡាខ្លួនពីនេះទៅជាមនុស្សមាន សម្រស់ស្រស់ស្អាតពុំពេកណាស់ក៏កើតសេចក្តីញឿងឆ្ងល់ចំពោះបិតាថ្ងៃមួយក៏ដាច់ចិត្តសួរព្រះបិតាជាទីគោរពបុត្រមានអាយុ10ឆ្នាំ ជាងទៅហើយបុត្រឃើញព្រះមេដាស្រស់ស្អាតណាស់ហេតុដូចម្តេចបាន ជាបិតាប្រឡាខ្លួនមិនទៅ ជាសង្ហាដោយមនុស្សបែបនេះ ព្រះប្រជុំវង្សក៏តបអបុត្រីសម្លាញ់បេដាមុននឹងបេដាខ្លាយជាព្រះមហារាជភុជលនេះបេដាធ្លាប់សម្លាប់អ្នកអស់ជាច្រើននឹងបរិភោគសាច់សត្វរួចជាអាហារណាបត់នោះហើយទៅបេដាមានកម្មមិនអាចប្រឡាខ្លួនស្អាតដោយមេដាបត់កោនេះណាព្រះនាងអូបត់យល់ហើយយើងសង្កម្មណាកម្មនោះនឹងឲ្យផលមកវិញមែនទេបេដា ព្រះប្រជុំមុំក៏ឃើញបុត្រីចេះសួរចេះដេញដោលចង់យល់ចង់ដឹងបែបនេះទ្រង់ក៏សម្រេចចិត្តរកគ្រូបាធ្យាយមកបង្រៀនព្រះនាងកោនេះតាមតងទៅព្រះភុជង្គនេះបាននាំព្រះនាងកោនេះយាងទៅកាន់ភ្នំគូលែនដែលជាកន្លែងព្រះកិលសបត្រានឹងជាព្រះពុទ្ធអង្គទី2នៃលោកផែនដីនេះចូល ថ្វាយបង្គំស្តាព្រះអវាទសំតែងធម្មទេសនាការបច្ចមង្គលសច្ចបច្ចវេសខភិវនេធរពុទ្ធអវាទមានដូចតទៅ ការព្រមដោយកំណើតនៃពពួកសត្វតាំងទាំងឡាយរបស់លោកអាចយោងឈាមកំណើតមកជាមនុស្សជាកុសលធម៌បច្ច័យដោយអាណិកັບការក្នុងកុសលនេះទើបមេដានិងបៃតាអាចបានផ្ទំវិញ្ញាណបញ្ចក្ខន្ធឲ្យប្រព្រឹត្តទៅជារូបបញ្ចក្ខន្ធ នៃសម្បត្តិរបស់ខ្លួនទឹកដីភ្លើងខ្យល់កើតឡើងដើម្បីរក្សាការពារជីវៈឲ្យប្រព្រឹត្តទៅក្នុងលោកកាយកុសលធម៌នេះប្រែថាការបានកើតមកជាមនុស្សក្នុងលោកគឺការដោយកម្រតតែយើងសាងអំពើមានកុសលធម៌ផងមានសទ្ធារៈផង ហើយគោរពបូជាចំពោះសាសនាប្រកាន់យកតែកុសលធម៌ផងដែរទើបមេដានិងបៃតាអាចបង្កើតជាតិជារុទ្ធកូនចៅចំនួនក្រោយហើយបន្តសាងកុសលក្នុងលោកីបន្ថែមទៀត